ជំសួរអាដាមលោកជំទាវសមាជិកសមាជិកាក៏ដូចជាគណៈកម្មការរៀបចំបទបង្ហាញនឹងសិក្ខាសាលាថ្ងៃនេះខ្ញុំឈ្មោះនេត្រា ខ្ញុំជានាយកស្រាវជ្រាវផង និងជានាយកប្រតិបត្តិស្ដីទី នៅវិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា យើងហៅកាត់ថាអង្គការ CDI ខ្ញុំមានកិត្តិយសមែនតើថ្ងៃនេះបានមកចូលរួមកម្មវិធីនេះពីព្រោះ បើសិនជាដឹងប្រវត្តិខ្ញុំ គឺខ្ញុំនៅធ្វើការសិក្សាស្រាវជ្រាវជាពិសេសនៅ វិទ្យាស្ថាន CDI ហ្នឹងតាំងពីឆ្នាំ2003មកគឺខ្ញុំមានអនុបណ្ឌិតខាងអភិវឌ្ឍអភិវឌ្ឍអន្តរជាតិពីប្រទេសអាមេរិកហ្នឹងតាមរយៈ Fulbright Scholarship ហ្នឹងមកចប់ព្រាមចូលមកអង្គការ CDI ហ្នឹងធ្វើការសិក្សាស្រាវជ្រាវ ហើយដល់ពេល2010ទៅ2014ខ្ញុំទៅ បន្ត បណ្ឌិតខាងផ្នែកវិទ្យាសាស្ត្រនយោបាយនៅអូស្ត្រាលីជំនាន់ហ្នឹងបួកបោះបួកបោះរដ្ឋាភិបាលអូស្ត្រាលី Australian Leadership Award ចាអញ្ចឹងគឺខ្ញុំអត់មានមុខជំនាញដូចអត់មាន ការងារអីផ្សេងក្រៅពីការសិក្សាស្រាវជ្រាវសោះអញ្ចឹងឲ្យតែមានវេទិកាដែលនិយាយពីការសិក្សាស្រាវជ្រាវបើដឹងចិត្តខ្ញុំ គឺខ្ញុំពេញចិត្តមែនតែនពេញចិត្តមែនតែនព្រោះខ្ញុំគិតថានេះជា មុខរបរខ្ញុំហើយនេះជា career ជា career ជាជា profession ជា passion ជាអីដែលខ្ញុំចង់ធ្វើហើយកន្លងមកគឺខ្ញុំនៅ CDI នឹងឯងគឺខ្ញុំ start ចាប់ដើមតាំងពី research associate គឺយើងចាប់ដើមដំបូងបំផុតហ្នឹងនៅអង្គការ CDI ហ្នឹងគឺអ្នកដែលចូលត្រឹមមាន master ហ្នឹងមានអនុបណ្ឌិតហ្នឹងគេហៅបានត្រឹមតាអ្នកសិក្សាជ្រាវជ្រាវអឺ គេមានពាក្យគេខ្ញុំភ្លេចបាត់ហើយ associate ហ្នឹងចាអញ្ចឹងអញ្ចឹងវាទៀបជាងគេហើយហ្នឹងគឺខ្ញុំឡើងកកខំរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងដល់នាយកស្រាវជ្រាវនឹងឯងគឺវាធំជាងគេនៅក្នុងធំផ្នែកសិក្សាស្រាវជ្រាវនៅនៅក្នុងវិទ្យាស្ថានបទបង្ហាញចុងក្រោយនឹងឃើញអញ្ចឹងខ្ញុំចង់ផ្ដោតរឿងហ្នឹងបន្តិចចាអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះគឺមានពីរផ្នែកផ្នែកទី1គឺខ្ញុំចង់ រំលឹកបន្តិចពីការងារនៅ CDI ពីព្រោះវាបង្ហាញពីអ្វីដែលលោកលោកលោកលោកប្រធានគាត់ទៅមានប្រសាសន៍មិញហ្នឹងគឺគាត់និយាយជាគម្រោងទូទៅជាជាជាជាជាយោបល់រួមអ្វីដែលខ្ញុំនឹងបង្ហាញគឺអ្វីដែលយើងនៅ CDI ខំធ្វើក៏ដូចជាបញ្ហាហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតដើម្បីឈានចាប់ទៅដល់គោលការណ៍ដល់ទស្សនវិស័យដែលយើងចង់ឃើញនៅស្រុកខ្មែរយើងទាំងមូលហ្នឹងចា ហើយមួយផ្នែកទៀតនៃបទបង្ហាញខ្ញុំនឹងគឺខ្ញុំនឹងសង្កត់ធ្ងន់ថាតើដូចជាបទពិសោធន៍ពីពួកខ្ញុំនៅវិទ្យាស្ថានសិក្សា CDI អញ្ចឹងមានចំណុចអីខ្លះដែលយើងត្រូវពង្រឹងបន្ថែមសម្រាប់ថ្ងៃក្រោយទៅតពីសម្រាប់វិទ្យាស្ថានសិក្សាស្រាវជ្រាវដូចពួកខ្ញុំក៏ដូចជាសម្រាប់វិទ្យាស្ថានផ្សេងផ្សេងដែរនេះពីបទពិសោធន៍ព្រោះអង្គការ CDI បង្កើតបាន30ឆ្នាំហើយមិនមិនជាក្មេងប្រហែលទេអញ្ចឹងខ្ញុំនៅនឹងបានជាងពាក់កណ្ដាលដែរចា៎ អឺស្លាយទី1នេះគ្រាន់តែជាជាជាគោលការណ៍រួមចាដូចខ្ញុំនិយាយអញ្ចឹងគឺយើងបង្កើតមុនដំបូងយើងធ្វើតាការបណ្ដុះបណ្ដាលទេចំនួនកៅជាងហ្នឹងគឺដោយសារថាយើងនៅ ខ្វះខាតច្រើនតង់កុំព្យូទ័រតង់ភាសាតង់ការទំនាក់ទំនងមួយបរទេសអីហ្នឹងក្រោយពីយើងសញ្ញេ Paris Agreement មកចាប៉ុន្តែ ដល់ពេលដល់ដើម2000មុននឹងខ្ញុំចូលហ្នឹងគឺយើងចាប់ដើម គិតរឿងថាសិក្សាស្រាវជ្រាវជាពិសេសសិក្សាស្រាវជ្រាវដែលវាជួយផ្ដល់អឺផោះតាងផោះតាង ដែលលោកគ្រូគាត់មានប្រសាសន៍អញ្ចឹងផោះតាង ដែលវា rigorous systematic ហើយវាវាយូរអង្វែងវាការវិភាគត្រឹមត្រូវហ្នឹងសម្រាប់ការអភិវឌ្ឍក៏ដូចជាការយកទៅគិតពិភាក្សាក្នុងការបដិបត្តិធ្វើធ្វើនយោបាយអញ្ចឹងការសិក្សានៅ CDI គឺយើងហៅ development policy research គឺវាបលិនវាវាវារវាង academic បន្តិចហើយនឹងរវាងរបៀបថា policy empirical អឺបន្តិចអញ្ចឹងវាវានៅក្នុងចន្លោះកដាលហ្នឹងចាអឺសំខាន់មួយទៀតនៅអង្គការ CDI ដែលខ្ញុំគិតថាអឺខ្ញុំចង់បច្ចែកម្លែងនោះគឺថាពួកយើងមានបុគ្គលិក60នាក់ប៉ុន្តែបុគ្គលិកយើងទាំងអស់គឺសុទ្ធតែបុគ្គលិកធ្វើការពេញម៉ោងយើងចង់និយាយថា8ម៉ោងមួយថ្ងៃគឺអត់មានគិតធ្វើអីផ្សេងទេអត់មាន បុគ្គលិក CDI អត់មានទៅដើរធ្វើប្រទេសផ្ដាស់ consultancy ឲ្យធ្វើនេះធ្វើនោះអត់ទេគឺថាយើងបុគ្គលិកគឺដឹងតែធ្វើការងារថា researcher គឺដឹងតែធ្វើការសិក្សាស្រាវជ្រាវអាហ្នឹងខ្ញុំគិតថាសំខាន់ណាស់ពីព្រោះដោយលោកគ្រូគាត់មានប្រសាសន៍អញ្ចឹង research នេះគឺគឺគឺគឺវាត្រូវការការយកចិត្តទុកដាក់ត្រូវការការដែលយើងម៉ត់ចត់ត្រូវការដែលយើងពេលពេលវេលាគ្រប់គ្រាន់ហើយហើយអាហ្នឹងគឺថា ជាកត្តាមួយខ្ញុំគិតថាសំខាន់ហើយយើងក៏ច្បាស់លាស់ដែរក្នុងការរើសបុគ្គលិកចូល គឺថាអ្នកឯងតើតមានប្រឡងជាប់តសេប្រឡងជាប់បទបង្ហាញប្រឡងជាប់អីច្រើនបានយើងផ្ដល់ឱកាសឲ្យចូលធ្វើការតើអត់ធ្វើការតើអត់បង្ហាញសមត្ថភាពអត់ខំទេ គឺគាត់អត់អាច នៅបានទេចាគឺគឺអានឹងជាកត្តាសំខាន់មួយដែរចាសូមទៅឆ្លៃទី2 ស្លាយ5នេះ គឺខ្ញុំមិននិយាយឲ្យអស់ទេដោយសារវាច្រើនដោយខ្ញុំនេះហ្នឹងពោះអង្គការស៊ីដៃនៅស្រុកខ្មែរហ្នឹង30ឆ្នាំហើយអញ្ចឹងគឺថាបើថាចំនួនគម្រោងសិក្សាសិក្សាស្រាវជ្រាវដែលយើង បានធ្វើនោះគឺវាច្រើនមែនតើគ្រាន់តែសប្ថ្ងៃដែលយើងមានហ្នឹងវាជាង26គម្រោងហើយគម្រោងខ្លះអាចថា1ឆ្នាំគម្រោងខ្លះអាចថា3ឆ្នាំគម្រោងខ្លះអាចថា5ឆ្នាំ ហើយកម្រងនឹងឯងក៏មានកម្រងទូចកម្រងធំទៅកម្រងខ្លះយើងធ្វើតែសពខ្មែរទេកម្រងខ្លះគឺយើងហុំពាត់មកប្រទេសក្នុងតំបន់ក្នុងមេកុងហ្នឹងគេហៅចាជា regional កម្រងទៅកម្រងខ្លះគឺយើងមានដល់ភាពធៀបជាមួយនឹងអាហ្វ្រិកកម្រងខ្លះក៏យើងធ្វើការសហការមួយនឹងបណ្ដាល university បណ្ដាលស្ថាប័នផ្សេងផ្សេងនៅទូទាំងពិភពលោកអញ្ចឹងវាមានគម្រោងច្រើនដែលយើងកំពុងតែធ្វើហ្នឹងអញ្ចឹងបុគ្គលិកយើង ជាអ្នកសិក្សាស្រាវជ្រាវពេញម៉ោង30នាក់ហ្នឹងគឺថាម្នាក់មិនមែនកាន់កម្រងមួយទេកាន់កម្រងលើសពីមួយអញ្ចឹងការងារដែលធ្វើហ្នឹងបើអត់គាត់អត់ពេញម៉ោងមួយថ្ងៃ8ម៉ោងទៅ10ម៉ោងគេគាត់ធ្វើអត់កើតទេការគាត់ធ្វើអត់ចាញ់ទេហើយក្នុងការសិក្សាស្រាវជ្រាវហ្នឹងគឺយើងចែកទៅជា center ជាមជ្ឈមណ្ឌល5ដើម្បីឲ្យវាឆ្លបបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលយើងធំធំចា ចឹងទីមួយដែលយើងឃើញនេះគឺផ្នែកខាងកសិកម្មកសិកម្មហ្នឹងគឺជាការងារសំខាន់ហើយដោយដែលខ្ញុំបង្ហាញនៅលើ slide ហ្នឹងគម្រោងប្រមាណដែលដាក់មកហ្នឹងវាគ្រាន់តែជា តម្រុយមួយថាអ្វីខ្លះដែលយើងកំពុងធ្វើសពថ្ងៃចាអញ្ចឹងយើងមានអាទី1ហ្នឹងគឺយើងធ្វើជាមួយនឹងលុយរបស់ IFAD របស់អង្គការសហប្រជាជាតិកាន់ការរឿងរឿងរឿងចំណីអាហាររឿងកសិកម្មហ្នឹងឯង គឺធ្វើនៅក្នុងតំបន់ដែរមិនមែនតែស្រុកខ្មែរទេ មានខ្មែរយើង មានវៀតណាមមានឡាវមានថៃចាអញ្ចឹងទៅអញ្ចឹងយើងធ្វើរួម គ្នាទៅអញ្ចឹងព័ត៌មានឯកសារយើងសហការគ្នាយើងចែកម្លែកគ្នាហើយក៏មានកម្រងផ្សេងដែលជាលុយបោះ donor ផ្សេងផ្សេងទៀតដែរក្នុងនឹងគឺយើងមាន ការងារការងារច្រើនអញ្ចឹងអញ្ចឹងកសិកម្មយើងមានក្រុមធីមមួយទៅហើយក្នុងមជ្ឈមណ្ឌលហ្នឹងយើងមាន director ម្នាក់យើងមាននាយកម្នាក់ ក្នុងក្រុមនយោបាយនឹងឯងគាត់មាន team leader មាន research fellow មានអីចឹងមកអញ្ចឹងយើងមានបញ្ជាមណ្ឌលអញ្ចឹងសូមចូលចាំដល់ទី2សេដ្ឋកិច្ចសេដ្ឋកិច្ចនឹងគឺជាមជ្ឈមណ្ឌលដែលចាប់ដើមកើតដំបូងបំផុតគឺយើងប្រមូល data បានច្រើនណាស់បើហានិយាយពីរឿង poverty និយាយពីរឿង statistic និយាយពី household level situation តាំងពីចំនួន9ជាមកដល់សប្ថ្ងៃហ្នឹងគឺយើងមានច្រើនមែនតើហើយគាត់ក៏មានគម្រោងសប្ថ្ងៃហ្នឹងគឺយើងធ្វើរឿង COVID មួយដែលបានលុយពីខាងកាណាដា IDRC គម្រោងជាតំបន់ដែរមានខ្មែរមានភូមាមានឡាវនិងវៀតណាមចានេះយើងមើលជារួមហើយ CDI ជាអ្នកដឹកនាំនេះក៏សំខាន់ហើយគឺនៅនៅអង្គការ CDI កាលណាយើងធ្វើអីមួយគឺយើងភាកច្រើនបោះមេ ហើយយើងទាញវិជាស្ថានទាញអ្នកផ្សេងផ្សេងក្នុងតំបន់ហ្នឹងធ្វើការមួយយើងចាហើយក្នុងសេដ្ឋកិច្ចនេះដែរក៏យើងមានគម្រោងរឿង SME អាជីវកម្មខ្នាតតូចយើងធ្វើរឿង digital skill អញ្ចឹងយើងមានគម្រោងដែលកំពុងធ្វើច្រើន digital skill នេះគឺយើងធ្វើបានលុយពីខាងក្រសួងក្រសួងនិបក្រសួងអឺ ក្រសួង Telecommunication ចាក្រសួងខាងប្រេសនីចាគាត់គាត់គាត់ឲ្យពួកយើងធ្វើសហការមួយគាត់ចាសុំទៅទី3ទី3គឺយើង មានមជ្ឈមណ្ឌលស្រាវជ្រាវដែលផ្ដោតលើរឿងអប់រំអប់រំហ្នឹងមិនមែនតែធ្វើតែវិស័យយទូទៅ ទេ គឺយើង ផ្ដោតនិយាយទៅគ្រប់ហ្នឹងតាំងពីឧត្តមសិក្សាក៏ដូចជាដល់ធីវិតអឺ vocational training គឺមួយក្រសួងការងារចាអញ្ចឹងអាហ្នឹងក៏យើងមានគម្រោងធំធំដែលឲ្យលុយដោយខាងទូតអូស្ត្រាលីខាងអូស្ត្រាលីខាងស្វីសខាងពួកពួកស្វីសនោះគម្រោងយើង ធំធំដែលយើងធ្វើបានមួយក្រសួងអប់រំផងមួយ ក្រសួងការងារផងក៏ដូចជាសាកលវិទ្យាល័យឧត្តមសិក្សាមួយចំនួន ធំដែរចាហ្នឹងក៏យើងមានដែរហើយអឺ បច្ចេកវិទ្យា Digital Technology ក៏ជាក៏ជាផ្នែកមួយសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវនៅក្នុង វិស័យអប់រំរបស់យើងដែរចាសុំទៅមួយទៀតអឺបរិស្ថានបរិស្ថានក៏រឿងធំដែរពីព្រោះការដែលយើងចាប់ដើមមានវិទ្យាស្ថានមានមាន center រឿងបរិស្ថានហ្នឹងគឺយើងផ្ដោតភាគច្រើនចំនួន2000ហ្នឹងគឺយើងធ្វើភាគច្រើនទៅលើត្រីហើយនិងលើព្រៃឈើចំនួនហ្នឹងវាជាបញ្ហាធំអឺ ដល់ពេលឥឡូវហ្នឹងយើងចាប់ផ្ដើមបដូរឲ្យដូចតែឃើញលើនេះចឹងគឺយើងធ្វើភាកច្រើនតាក់តងនឹងរឿង climate change ហើយរឿងរឿងបន្សំនឹងបំរែមរួអាកាសធាតុរឿងនឹង water deployment រឿងទឹកគឺការគ្រប់គ្រងទឹកអភិបាលកិច្ចទឹកហ្នឹងក៏រឿងសំខាន់ដែរនៅក្នុងតំបន់នេះពីព្រោះទាំងអស់គ្នាយល់យល់យល់ច្បាស់ហើយចាតម្នាក់ម្នាក់ធ្វើត្រូវការសេដ្ឋកិច្ចវានេះទៅអញ្ចឹងត្រូវការធម្មពលប្រើអញ្ចឹងទឹក ទឹកនឹងវាជាជា pressure point មួយយើងមានរឿងទឹកហើយក៏យើងធ្វើច្រើនតាក់ទងនឹងរឿងការចូលរួមក៏ដូចជាបណ្ដោះបណ្ដាលឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាសហគមន៍នៅក្រមហ្នឹងហើយនឹងក្រមដែលប៉ះពាល់ខ្លាំងស្ត្រីកុមារហ្នឹងដើម្បីគាត់យល់ហើយនឹងបន្សាំទៅលើ ការប្រែប្រួលអាកាសធាតុនៅ នៅស្រុកយើងហ្នឹងវាមិនចាអញ្ចឹងយើងមានគម្រោងក្នុងនេះយើងបានទទួលលុយខ្លះពីខាង ក្រសួងការបរទេសដែលគាត់បានលុយពីមេកងឡាងឆាងរបស់ចិន ចា ប្រទេសចិនគាត់បង្កើតអាមេកងឡាងឆាង Special Fund ហ្នឹងគឺគាត់ឲ្យស្រុកខ្មែរយើងខ្លះហ្នឹងហើយយើងបានលុយខ្លះដើម្បីធ្វើការងាររឿង Water Diplomacy ហ្នឹងចាហ្នឹងសិតតែការងារសំខាន់សុំទៅមួយទៀតនេះចុងក្រោយគេនេះគឺ មជ្ឈមណ្ឌលរឿងអភិបាលកិច្ចនេះគឺយើងធ្វើច្រើនណាស់តាំងពីបង្កើតតាំងពី2000មកដែលខ្ញុំចូលរួមដំបូងផុតហ្នឹងគឺនៅក្រមហ្នឹងយើងធ្វើភាគច្រើនតាក់ទងរឿងការងារភូមិឃុំហើយព្រោះយើងចាប់ដើមរដ្ឋាភិបាលគាត់ចាប់ដើមធ្វើការបោះឆ្នោតឃុំសង្កាត់នោះគឺខ្ញុំចូលដំបូងគឺការងារហ្នឹងធ្វើការងារភូមិឃុំនឹងឯងអញ្ចឹងយើងបន្តរហូតមកដល់សប្តាហ៍ថ្ងៃនេះប៉ុន្តែយើងអត់ធ្វើតែរឿងតែការងារវិមជ្ឈការទៀតទេគឺយើងមានរឿងច្រើនជាពិសេស រឿងគឺរឿងការចូលរួមរបស់យុវជនពីព្រោះទាំងអស់គ្នាដឹងហើយថាស្រុកខ្មែរយើង គឺក្មេងជាងគេក្នុងតំបន់ប្រជាជន យើងគឺភាគច្រើនលុះលុបនៅក្រោមអាយុ30អញ្ចឹងយើង ធ្វើការសិក្សាច្រើន ពីស្ថានភាពពីការយល់ឃើញពីទស្សនវិស័យពីការចូលរួមពីពីពីកតាច្រើន ចាអញ្ចឹងយើងមានគម្រោងทั้งធំមួយហើយសប្តាហ៍ថ្ងៃនេះយើងមានគម្រោងធំធំ2 3ទៀតដែរតកតលនឹងរឿង COVID ក៏ដូចជាតកតងនឹងរឿងការភាពជាអ្នកដឹកនាំរបស់ស្ត្រី ចាអញ្ចឹងយើងមានទទួលលុយពីពីប្រភព donor ផ្សេងផ្សេងគ្នាច្រើនដែរចាសុំទៅមួយទៀតអឺនេះខ្ញុំក៏ចង់បង្ហាញតិចដែរពីព្រោះយើងនៅក្នុងវិទ្យាស្ថានគឺយើងមាន publication របស់យើងយើងយើងយើងបង្កើតយើងមាន our own publication unit អឺ ហើយក្នុងនឹងឯងគឺគ្រប់គម្រោងស្រាវជ្រាវទាំងអស់គឺបុគ្គលិកខ្មែរយើងជាអ្នកដឹកនាំជា team leader ហើយកាលណាគាត់ធ្វើទោះបីយើងបានលុយពីបរទេសឬមួយក៏ធ្វើការមួយបរទេសក៏ដោយគឺយើងអ្នកដឹកនាំហើយក្នុងនឹងឯងគឺត្រូវតែមានជារបាយការណ៍ជាជារបាយការណ៍ដែលមានទម្រង់ច្រើនប្រភេទនេះវាមានយើងហៅ Cambodia Development Review ហ្នឹងអាហ្នឹងគឺយើងបោះពុំដូចជាទស្សនាបដីចឹង3ខែម្ដង ចឹងរបបកំហើញរបស់គម្រោងរបស់យើងសរសេរខ្លីៗទេត្រឹម2000ទៅ2500ពាក្យដើម្បីបោះហ្នឹងចែកដល់មេភូមិមេឃុំ គឺថាមេភូមិមេឃុំគឺគាត់ទទួលបានអាហ្នឹងហើយអាហ្នឹងជាភាសាខ្មែរជាចម្បងយើងបដោតឲ្យសរសេរក៏សរសេរឲ្យស្រួលបំផុតសរសេរឲ្យមេឃុំគាត់ចាប់បានយល់បានចាអាហ្នឹងមួយទី2គឺជាជាជា main publication យើងហៅថា working paper series ហ្នឹងអាហ្នឹងគឺថា វារៀងអាកាដាមិកបន្តិចគឺថាអត់មានលាក់លៀមទេបើថា study នឹងឯងនៅចន្លោះបង្ហោង methodology កន្លែងណា data នេះដូចស្ទើរមិនគឺបញ្ជាក់ប្រាប់គេទាំងអស់ finding នេះ limit ចេះអីគឺក្នុងហ្នឹងគឺអាហ្នឹងវាវា highly academic ចាហើយបន្ទាប់ទៀតយើង មានប្រភេទច្រើនទៀតមានសភៅមានអីអីដូចខ្ញុំសរសេរនៅលើ slide ហ្នឹងអញ្ចឹងចាហើយក្រៅពីហ្នឹង គឺបុគ្គលិកយើង researcher យើង អ្នកជាពិសេសអ្នកដែលមាន PhD គឺគាត់បោះពុំនៅស្រុកក្រៅស្រុកក្រៅដោយសារអីលោកគ្រូដោយសារថាដោយលោកគ្រូនិយាយអញ្ចឹងខ្មែរយើងគឺគាត់អត់សូវមានពេលវេលាសម្រាប់ជួយអានលោកគ្រូ peer review អញ្ចឹងតើយើងដាក់ទៅក្រៅទៅអា international journal អីហ្នឹងគេមានអា process គេនឹងស្រាប់អញ្ចឹងយើងវាស្រួលហើយដល់ពេលធ្វើហើយយើងបាន credit ទៀត អានឹងយើងចង់ធ្វើនៅស្រុកខ្មែរដែរក៏ប៉ុន្តែ វាវាត្រូវការពេលវេលាត្រូវការជួយគ្នាច្រើនលោកគ្រូដើម្បីឈានទៅដល់នឹងចាអញ្ចឹងគ្នាយើង គឺយើងយើងយើងបុគ្គលិកគឺទៀមទា encourage support ឲ្យមាន international peer review publication ហ្នឹងចាគឺជាទូទៅអាហ្នឹងហើយអាហ្នឹងបើគាត់ធ្វើចឹងបានគាត់បានអឺគាត់បាន performance ហើយក្រៅពីយើងធ្វើទៅសេបោះពុំនឹងឯងគឺយើងធ្វើសកម្មភាពច្រើនទៀតខ្ញុំប្រើពាក្យ ថា policy engagement ព្រោះអង្គការ CDI ដូចខ្ញុំនិយាយពីមុនមកយើងអត់ធ្វើ academic research ទេ យើងអត់ធ្វើ dissertation អត់ធ្វើ thesis ទេគឺ ការងារយើងធ្វើ សម្រាប់ឲ្យគេយកទៅអានយកទៅប្រើយកទៅគិតអញ្ចឹងអាសកម្មភាពនឹងឯងគឺអត់ជៀសផុតពីចូលរួមបកស្រាយចូលរួមចែករំលែកទេហើយយើងធ្វើច្រើនណាស់គឺមួយឆ្នាំមួយឆ្នាំខ្ញុំរាប់មិនអស់ទេធ្វើតាំងពីមួយមេឃុំរហូតដល់ថ្នាក់លើ ថ្នាក់ដឹកនាំនៅក្នុងនៅភ្នំពេញតាមក្រសួងមន្ទីរដែលយើងធ្វើពាក់ព័ន្ធចាច្រើនណាស់ហើយក៏យើងធ្វើរបៀបជាមួយនឹងកូនសិស្សដែរនៅនៅនឹងយើងមាន library បណ្ណាល័យដែលយើងធ្វើមាន sharing of our research or methodology ជាមួយកូនសិស្ស university ដែលយើងធ្វើការមួយអញ្ចឹងយើងធ្វើសកម្មភាពនឹងអស់នឹងច្រើនព្រោះយើងមានមានមាន mission មួយការចែករំលែកក៏ដូចជាការពង្រឹងវប្បធម៌ ក្នុងការសិក្សាស្រាវជ្រាវដោយដែលលោកគ្រូគាត់មានប្រសាសន៍ចឹងគឺយើងយើងខំធ្វើអាហ្នឹងចាបន្តិចបន្តិចចូលរួមតាមតលទ្ធភាពយើងអាចធ្វើបានគ្នាយើង30នាក់លោកគ្រូចាសុំតទៅមួយទៀតអឺស្លាយនេះខ្ញុំខាដឹងអាហ្នឹងគឺចុងក្រោយហ្នឹងមែនទេអូនអូននៅមួយទៀតអឺអឺស្លាយនេះគឺគ្រាន់តែចង់បង្ហាញចេះវិជាស្ថានសិក្សាស្រាវជ្រាវ CDI ហ្នឹងយើងធ្វើការទៅមុខបាន គុណភាពយើង ទទួលយកបានមានការទុកចិត្តពីរដ្ឋាភិបាលក៏ដូចជាដៃគូដែលយើងធ្វើការបានគឺយើងមានមានរចនាសម្ព័ន្ធមួយច្បាស់លាស់រចនាសម្ព័ន្ធមួយច្បាស់លាស់ចង់និយាយថានៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវមួយមួយដែលខ្ញុំនិយាយមិញហ្នឹង5ហ្នឹងគឺគាត់មាន director នឹងឯងហើយ researcher អ្នកស្រាវជ្រាវក្រោមគាត់ហ្នឹងគឺគាត់មានសិទ្ធិពេញលេញក្នុងការចាត់ចែងដឹកនាំកិច្ចការសិក្សាស្រាវជ្រាវគាត់ត្រូវរលុយ គាត់ត្រូវតំណាក់តំណងមួយគេហើយគាត់ត្រូវបញ្ចេញស្នាដៃគាត់ត្រូវមានមានមានរបាយការណ៍មានអីហ្នឹងដើម្បីដើម្បីដើម្បីគ្រប់គ្រងកន្លែងគាត់មួយមួយហ្នឹងអញ្ចឹងគឺម្នាក់ម្នាក់គាត់ម្ចាស់ការណាហើយគាត់ដឹងការងារគាត់ត្រូវធ្វើអាហ្នឹងគឺជាសំខាន់សំខាន់មួយទៀតខ្ញុំដាក់ក្នុងហ្នឹង operation ហ្នឹងគឺថានៅក្នុងវិជាស្ថានគឺយើងមាន support system គឺ structure នឹងឯងគឺថាអត់ឲ្យ researcher យើងទៅខ្វល់គិត រឿងបាត់ចិត្តទៅខ្វល់គិតរឿងពេលមានត្រូវមាន event អីគាត់ត្រូវទៅរៀបចំអត់មានទៅខ្វល់រឿងថាបោះពុំត្រូវទៅរកណាគេអត់មានទេគឺយើងមាន system in play ហើយថាមួយក្រុមដឹងតែធ្វើ research ដឹងតែរកលុយដឹងតែចេញ publication មួយក្រុមទៀតគេត្រូវការអីយើងត្រូវឲ្យគេអញ្ចឹងបាន system ហ្នឹងវាពីរហ្នឹងសំខាន់ណាស់ត្រូវតែជួយគ្នាមិនមែនថា research ទៅធ្វើម្នាក់ឯងក៏ធ្វើអត់ចេញដែរព្រោះវាការងារវាច្រើន ចឹងវាត្រូវមានក្រុមទៀតដែលគាត់ដឹងត្រូវធ្វើមិនឯកសារហ្នឹងវាត្រូវត្រូវ design ត្រូវធ្វើមិនដើម្បីឲ្យវាសមរម្យជាមួយនឹង content ដែលមានហ្នឹងចាចឹងសូមទៅបន្ទាប់ចាហើយក្នុងនោះទៀតឯងគឺយើងមាន5ឆ្នាំម្ដងគឺយើងមាន research strategy ហ្នឹងឯងហើយ process ដំណើរការនៃការនៅការរៀបចំឯកសារនេះគឺត្រូវការពេលវេលាច្រើនណាស់គឺយើងដើរជួប ពិភាក្សាតង់អ្នកឲ្យលុយជាពិសេសគឺរដ្ឋាភិបាលក៏ដូចជាឯកសារធំធំតែអញ្ចឹងយើងត្រូវកំណត់គោលដៅអីខ្លះក្នុងការងារហ្នឹងអាហ្នឹងមួយកំណត់គោលដៅក្នុងការរលុយក្នុងការតាក់ទាញផលទុនតាក់ទាញចំណូលហ្នឹងវាមិនបុគ្គលិកយើងសពថ្ងៃនៅ ខ្វះកន្លែងណាអញ្ចឹងយើងត្រូវក៏ត្រូវមានយុទ្ធសាស្ត្រក្នុងការបណ្ដោះបណ្ដាលក្នុងការជួយគាត់ដែរ តើតើបើយើងចង់ទៅឈានដល់ចាប់យកការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះថ្មីនេះតើបុគ្គលិកយើងមានអីខ្លះហើយនៅខ្វះកន្លែងណាអញ្ចឹងយើងត្រូវធ្វើមិនអ្នកណាយើងត្រូវធ្វើការជាមួយអញ្ចឹងវាមានរឿងច្រើនដែលយើងរៀបចំនៅក្នុងឯកសារអស់ហ្នឹងហើយដំណើរការអស់ហ្នឹងគឺបុគ្គលិកទាំងអស់គាត់ចូលរួមអញ្ចឹងគាត់យល់គាត់គាត់គាត់គាត់ចូលរួមគាត់យល់ចាដើម្បីដោះស្រាយដើម្បីឈានទៅចាប់យកការងារនឹងបានចាអញ្ចឹងជាសរុបមកខ្ញុំចង់និយាយចំណុច 5ធំធំ ជាបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាបទពិសោធន៍របស់វិទ្យាស្ថាន CDI ដែរតាក់ទង research នេះគឺថាក្នុងក្នុងស្រុកខ្មែរយើងខ្ញុំឃើញមានការផ្លាស់ប្ដូរច្រើនមែនតើពេលដែលខ្ញុំចូល CDI 2003រហូតមកដល់ឥឡូវគឺថាសមត្ថភាព ពេលដែលយើងរើសរកមនុស្សគឺថាអត់អត់ខ្វះខ្ញុំគិតថាឥឡូវហ្នឹងវាឈានដល់ដំណាក់កាលមួយយើងមាន អ្នកដែលគាត់មានសមត្ថភាពមានមានសញ្ញាបត្រដែលអាច មកយកមកធ្វើការសិក្សាស្រាវជ្រាវនឹងបានច្រើនច្រើនមែនតើតែយើងជួនកាលពិបាកនឹងសម្រេចចិត្តទៀតថាយកអ្នកណាព្រោះព្រោះវាចិត្តចិត្តគ្នាពេកហើយជួនកាលឱកាសវាមានតែម្នាក់ឬពីរនាក់ចាហ្នឹងគឺខ្ញុំថាជាជាចំណុចដែលវិជ្ជមានមែនតើហើយពួកខ្ញុំក៏សប្បាយចិត្តដែរដល់ពេលឃើញអញ្ចឹងយើងក៏អត់ពិបាកក្នុងការចំណាយពេលបដោះបដាលគាត់ខ្លាំងដែរដូចអ្វីដែលខ្ញុំបានចាប់ដើមពីដើមឆ្នាំ2003ចាហើយចំណុចមួយទៀតគឺយើងហៅថា លុយលុយលុយលុយក្នុងការធ្វើការសិក្សាស្រាវជ្រាវហ្នឹងក៏ដូចជាมันក៏ដូចជាมันបាត់ទៅណាដែរបើជាក់ស្ដែងដូចជាកើនឡើងជាពិសេសគឺកើនឡើងពីពីរដ្ឋាភិបាលហ្មងគឺរដ្ឋាភិបាលឥឡូវគាត់ចាប់ដើមមានថវិកាចាប់ដើមមកធ្វើការសិក្សាស្រាវជ្រាវនេះបានច្រើនចាបានបានច្រើនហើយហើយដោយលោកគ្រូគាត់មានប្រសាសន៍អញ្ចឹងយើងអាចថាត្រូវ ពង្រីកថវិកាក៏ដូចជាមួយពង្រីកការបែងចែកនឹងយុទ្ធសាស្ត្រនឹងមិនទៀតចា៎ហើយចំណុចមួយទៀតដែលខ្ញុំឃើញជាវិជ្ជមានដែរគឺយើងឃើញថាអឺដូចថាការយល់ដឹងការទទួលស្គាល់ពីពីពីតម្រូវការនៃការសិក្សាស្រាវជ្រាវក៏ក៏ដូចជាតម្រូវការរកព័ត៌មានដែលវាជាក់លាក់កុំឲ្យព័ត៌មានវានៅវានៅរប៉ាត់របាយឬក៏នៅនៅថា លោកគ្រូគាត់ថាពាក្យថាខុកណាលោកគ្រូខ្ញុំគាត់ថាឥឡូវវាចាប់ដើមមានច្រើនហើយដូចតែពួកខ្ញុំនៅ CDI គឺយើងកំពុងពង្រឹងមែនតើហើយអាចឈានដល់ឆាប់ឆាប់ហ្នឹងខ្ញុំអត់ហ៊ាននិយាយពេលណាទេយើងនឹងមាន share data data ដែលយើងមានហ្នឹងអាទិន្នន័យដែលយើងមានច្រើនណាស់អាចថាយើងដាក់ online ចែករំលែកដើម្បីឲ្យអ្នកទៅសិក្សាស្រាវជ្រាវផ្សេងផ្សេងទេគេអាចយកព័ត៌មានហ្នឹងមកវិភាគឬប្រៀបធៀប ឆ្នាំ90ស្ថានភាពខ្មែរយើងចេះចុះឥឡូវវាមិនចឹងអាព័ត៌មានអស់ហ្នឹងគឺមានទួលនីតិសំខាន់មែនតើសប្តាហ៍ថ្ងៃហ្នឹងគឺពួកខ្ញុំមានទាំងអស់ហ្នឹងតែអត់ទាន់បានចែកម្លែកពេញលេញអាហ្នឹងក៏ជាការងារពួកខ្ញុំពងធ្វើដែរហើយ research នេះឯងខ្ញុំនិយាយត្រង់ទៅ គឺអត់ឥឡូវហ្នឹងគឺវាឈានដល់បច្ចេកវិទ្យាខ្លាំងណាស់គឺបច្ចេកវិទ្យាក៏ជារឿងមួយដែលពួកខ្ញុំកំពុងតែពង្រឹងដែរយើងមិនអាចថា ពង្រឹងតែមនុស្សមានតែអាគាររលុយមកទេប៉ុន្តែអាការចំណេះដឹងការយល់ដឹងការប្រើពីព្រោះការដូចថា methodology មួយចំនួនវិទ្យាសាស្ត្រមួយចំនួនដែលយើងធ្លាប់កន្លងមកធ្វើអីសិតតែกระดาษសិតតែសរសេរដៃឥឡូវគឺឈប់អស់ហើយពួកខ្ញុំឥឡូវចូលដល់អីអីគឺសិតតែចុះ survey គឺសិតតែ app អស់ហើយសិតតែ tablet អស់ហើយអញ្ចឹងអា data ហ្នឹងគ្រាន់តែយើងចប់ ដឹងហើយនឹងការប្រើប្រាស់វិជាសាស្ត្រគឺគឺត្រូវតែចាប់អាហ្នឹងសំខាន់ពួកខ្ញុំត្រូវតែចាប់ដើមវិនិយោគទៅនឹងដែរដើម្បីពង្រឹងគុណភាពពង្រឹងការវិភាគក៏ដូចជារបបអំពើរបស់យើងហ្នឹងគឺវានឹងវានឹងលឿនវានឹងខ្លាំងជាងមុនដូចលោកគ្រូគាត់គាត់ចង់បានអញ្ចឹងចាមិនអាចនៅធ្វើអីនៅប្រើ Excel នៅប្រើអីនេះទេគឺស្អីស្អីវាត្រូវចាប់ដើមមានមានរឿងហ្នឹងហើយចា រឿងមួយទៀតដែលខ្ញុំចង់និយាយដែរគឺរឿងដូចលោកគ្រូគាត់មានប្រសាសន៍អញ្ចឹងគឺការសហការការសហការសំខាន់មែនតើគឺនៅក្នុងវិជាស្ថាន CDI គឺយើងមានមានមានមានការប្រជុំរវាង researcher ហ្នឹងរាល់ខែរាល់ខែគឺថាអត់មានជៀសផុតទេណាណាដែលធ្វើអីថ្មីណាណាដែលចង់បង្ហាញអីចង់ចែករំលែក ចង់បាន feedback ចង់បាន criticism ពីសហការអីខ្លួនឯងហ្នឹងគឺត្រូវតែធ្វើហ្មងចាអាដំណើរការហ្នឹងគឺលោកគ្រូក៏មានប្រសាសន៍សំខាន់ណាស់ពីព្រោះ research អត់អាចធ្វើម្នាក់ឯងទេយើងចេះអត់អស់ទេម្នាក់ឯងនោះម្នាក់ឯងគឺចេះអត់អស់ទេហើយការងារតែពួកខ្ញុំខ្ញុំបានបង្ហាញគឺការងារដែលអត់មានអ្នក expert ម្នាក់ដូចខ្ញុំចឹងថាមានបណ្ឌិតខាងវិទ្យាសាស្ត្រនយោបាយចឹងយើងធ្វើតែយើងម្នាក់ឯងជួនកាលយើងអ្នកស្គីផ្សេងខាងកសិកម្មខាងសេដ្ឋកិច្ច ខាងបាយខាងគេគេមើលអីផ្សេងគេសួរឆ្លើយមកយើងគេផ្ដល់យោបល់មកយើងវាជួយពង្រឹងជួយបង្កើនលទ្ធភាពរបស់យើងនៅក្នុងការរៀបចំឯកសារហ្នឹងក៏ដូចជាការអនុវត្តការសរសេរដែរអញ្ចឹងអឺខ្ញុំសប្បាយចិត្តមែនទែនលើកពេលដែលលោកគ្រូគាត់និយាយនេះព្រោះខ្ញុំយល់ស្របទាំងស្រុងហ្មងគាត់ថាมันមានការសហការគ្នាការជួយគ្នាពង្រឹងគ្នាទៅវិញទៅមកទេធ្វើការមួយគ្នាទេក្នុងខ្មែរយើងក៏ដូចជាអ្នកក្រៅដែរ គឺយើងពិបាកនឹងឈានទៅដល់គុណភាពមួយដែលយើងគិតថាទាំងអស់គ្នាព្រោះយើងបើសិនជាយើងធ្វើម្នាក់ឯងយើងបោះពុំយើងថានេះទៅរបស់ខ្ញុំហើយអ្នកផ្សេងផ្សេងគេមើលថាអត់កើតទេខ្វះនេះខ្វះនោះអាហ្នឹងឯងដែលយើងត្រូវការពង្រឹងនឹងចាឲ្យឲ្យពួកខ្ញុំខំធ្វើច្រើនប៉ុន្តែខ្ញុំសង្ឃឹមថាការសហការធំជាងនឹងទៀតរឹតតែល្អលោកគ្រូក៏បានធ្វើចាចាអញ្ចឹងខ្ញុំសូមអរគុណប៉ុណ្ណឹងចៅចា